អាដាមនប់តារាអភិបាលរងខេត្តកណ្ដាលអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅស្រុកគៀនស្វាយ Blue Strong Power Plus Power to Win ឯកឧត្តមនបតារាអភិបាលរងខេត្តកណ្ដាលអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសវត្ថភាពនៅស្រុកគៀនស្វាយខេត្តកណ្ដាលឯកឧត្តមនបតារាអភិបាលរងខេត្តកណ្ដាលមានប្រសាសន៍ថាគោលនយោបាយភូមិឃុំមានសវត្ថភាពពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយទុក្ខលំបាកប្រកបដោយភាពវិជ្ជមាន និងក្តីកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកកម្ពស់បន្ថែមទៀតនៅការងាររក្សាសន្តិ សុខសណ្ដាប់ធ្នាប់សាធារណៈដើម្បីធានារក្សាបាននូវសន្តិសុខសង្គមស្ថិរភាពនយោបាយនិងនិរន្តរភាពឲ្យបានល្អប្រសើរនិងជំរុញដល់មន្ត្រីទាំងអស់បន្តសហការនិងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរដើម្បីធានាដល់សុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអេដាមនប់តារាបន្ថែមទៀតថាសូមឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគៀនស្វាយបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងកិច្ចការងារអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពបន្ថែមទៀតពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះប្រកបដោយសុវត្ថិភាពរបៀបរៀបរយពិសេសបង្កនៅភាពសប្បាយរីករាយជូនបងប្អូន ប្រជាពលរដ្ឋឲ្យបាន គ្រប់គ្រប់គ្នា ក្នុងមូលដ្ឋាន របស់ខ្លួនបន្តទៀតក្នុងឱកាសនោះដែរឯកឧត្តមនបតារាអភិបាលរងខេត្តកណ្ដាល បានផ្ដាំផ្ញើដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់អាជ្ញាធរមូលដ្ឋានត្រូវជៀសឲ្យបានដាច់ខាតក្នុងការ នៅពីក្រោយល បែងស៊ីសងគុំនៅពីក្រោយបទល្មើសនានាក្នុងមូលដ្ឋាន ពិសេសគុំអន្តរាគមរាល់បទល្មើសនិងលបែងស៊ីសងទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយក្នុងករណីដែលគណៈបញ្ជាការឯកភាពខេត្តឃើញមានមន្ត្រីណាម្នាក់នៅពីក្រោយលបែងស៊ីសង ឬបទល្មើសនានា នោះមន្ត្រីម្នាក់នោះនឹងប្រឈមនឹងការដាក់ទោសតាមច្បាប់ជាធរមាន strong power plus. Power to win.